អ្នកដែលមានភាសាច្រើន ជាង បានសិក្សារៀនសូត្រនឹងបានច្រើនណាសួរអ្នកចេះតិចនឹងដើម្បីចង់ដឹងពីបញ្ញាដែលបានសិក្សារៀនសូត្រនឹង ចេះបានប៉ុណ្ណាហើយចឹងហើយនឹងបានមហាថែនឹងសួរតាអនុថែបងប៉ុន្តែ ខ្ញុំកណាអត់តន់ឆ្លើយដែរខ្ញុំបើទេសតែម្នាក់ឯងមួយថ្ងៃហ៎សុំសួរបកទៅវិញហ្មងទៅមកខ្ញុំឲ្យសួរបកទៅវិញអត់លើសួរហ៎មិនថាសួរអាត្មាតរៀកនោមឥឡូវសុំសួរបកឲ្យរៀកនោមវិញមកមិនហ្នឹងសួររឿងទឹកនៅក្នុងស្បោងគេយកមកចូលទៅចាក់ទឹកហូរមកតាហូរ ណាដោយសារសបោកហ្នឹងឬក៏ដោយសារមជុលឥឡូវអាត្មាសួរតាក់តងទៅរឿងទឹកនឹងវិញហ្នឹងហើយណាពាក្យចាស់គេបានលើកឡើងមកថាណាទឹករៈត្រឹមផ្លូវទឹកជ្រៅត្រឹមខ្មងតើមានន័យសេចក្តីយ៉ាងណាសូមលោកម្ចាស់នឹងជួយសង្កេតរាយសេចក្តីកណាសូមរតនានិមន្ត វាមិនដែលទឹកហូរបច្រាស់ឡើងលើទេនឹងសិទ្ធិប្រភេទទឹកម៉ាស៊ីនណាញោមញោមដែលឃើញអ្នកលក់ទឹកឯងអ្នកលក់ទឹកបូមដាក់អាងដាក់អីហ្នឹងគឺបិឆេះម៉ាស៊ីនបានវាទៅហើយរੂខ្លាំងទៀតណាបានបាញ់ឆ្វាចឡើងលើចឹងហើយលោកម្ចាស់អត់ម៉ាស៊ីនផងហូរបិច្រាស់ឡើងលើដែរអូគិតទៅលោកលោកអ្នកកំពុងឆ្នាំងគេយ៉ាងណោះ គេសួរអត់ព្រមឆ្លើយនឹងសួរបកមកវិញហើយហើយសួរបកមកវិញហ្នឹងយើងសួរយើងសួរគេជាជាដើមហេតុជាឧទាហរណ៍ផ្លូវធម៌ទេដល់ពេលគេយកបុរាណមកសួរណាញោមអីទឹករៈត្រឹមផ្លូវអើទឹករៈត្រឹមត្រឹមផ្លូវដល់ពេលទឹកជ្រៅត្រឹមខ្មោងកណា វាមិនដែលទឹករយៈរហូតដល់ត្រឹមផ្លូវទេញោមណាហើយដល់ទៅពេលទឹកជ្រៅត្រឹមខ្មងអត់មានបាក់ឆ្លោយទេឆ្លោយអត់កើតបើមនុស្សគ្នាធ្លាប់ងូតាទឹកជ្រៅជ្រៅតាជ្រៅដឹងតែជ្រៅហ្នឹងណាញោមតាត្រឹមផ្លូវដឹងតែជ្រៅតាត្រឹមខ្មងដឹងតែរះណាញោមណោះហ្នឹងហើយអញ្ចឹង ទឹកនេះគឺជាទឹកចំឡែកនិមន្តគណាចម្លើយដែលលោកម្ចាស់បានឆ្លើយមកអត់តាន់ត្រូវទេគណាឥឡូវដឹងថាលោកម្ចាស់ធ្វើពើញោមធ្វើពើអញ្ចឹងសួរតើឆ្លើយចេញហ្នឹងបើឆ្លើយមិនចេញអាត្មាក៏អត់ឆ្លើយដែរអញ្ចឹងនៅក្នុងបរាណាចារដែលលោកលើកឡើងថាទឹក រៈត្រឹមផ្លូវទឹកជ្រៅត្រឹមខ្មងនេះលោកម្ចាស់ចេះហើយបើអញ្ចឹងសូមនឹងបញ្ជាក់ខុសអំពី ពាក្យថាទឹកចម្លែកនេះផងក៏ណែសូមអរតនានិមន្តអនុមោទនីដឹងមួយណាមហាថៃដឹងមួយណាអនុថៃនេះដល់មែនតើយំអើយ មួយណាមហាថែមួយណាអនុថែហ្នឹងកណាឥឡូវដើម្បីយើងចង់បានចម្លើយយើងដែរយើងឲ្យចម្លើយទៅគេទៅណាញោមណោះវាពិបាកដែរអ្នកកំពុងឆ្នាំងចម្លែកឲ្យទាំងអស់អញ្ចឹងបានគោស្រុកគេនឹងគោពាក់ស្បែកជើងណាញោមហ្នឹងហើយអឺស្រុកផ្សេងផ្សេងខេត្តផ្សេងផ្សេងគេពុះដីលោលក់ ហើយដល់ទៅពេលអ្នកកំពុងឆ្នាំងដឹកដីដើរលុកអត់សូវចម្លែកអញ្ចឹងណាបើស្រុកនឹងមែនដើរចែកដីណោះញោមណោះហ្នឹងហើយបានបនខ្វះ100វិញនៅតថ្លៃអំអៀនៅហ្នឹងអត់ទេមែនចែកគ្នាប្រើណោះញោមណោះសមត្ថភាពអ្នកកំពុងឆ្នាំងអញ្ចឹង ហើយអញ្ចឹងទឹករយៈត្រឹមផ្លូវណាដល់ទឹកជ្រៅនោះត្រឹមខ្មង មានន័យវាទលំទលាយក៏ប៉ុន្តែលើកតិចទៅ ដើម្បីចង់បានចម្លើយរបស់យើងដែរទឹកជ្រៅទឹករយៈត្រឹមផ្លូវហ្នឹងមានន័យថាមនុស្សខ្លះស្ទើស្ទើទេ តែអួតណាណាញោម ស្ទើរតែអួតអូយអួតនួតអួតអាងមីនះរឹងថ្អឹងដែលថាច្បាស់ហ្មងនិយាយថានិយាយវិញចាក់ទឹកម្លេចដូចចេះណាស់អញ្ចឹងណាញោមដល់ឲ្យធ្វើដល់ឲ្យធ្វើសិតលេះណែដល់ឲ្យធ្វើប៉ិតប្រកបហ្មងលេះខ្ញុំធ្វើហើយកើតតែមិនចង់ធ្វើវាមិនសមយើងប៉ុណ្ណេះដែរទៅធ្វើមិនកើតខ្មេះដែរអាគាត់វាមិនចេះតែបានអួតយោងណាញោមណោះ ណាបើថាអបើសិនជាຂ្នាតអាចារ្យផង នេះថាពីនិយាយវិញអូអស់តោះច្បាស់លាស់ណាស់និយាយទូលមានប្រាប់គេតែគ្រាន់តែបើឯងនេះលបលបជុលតាមន់លេងតែលបែងលេងតែបៀហ្នឹងកបាំងកបាំងផឹកស្រាព្រាតបាទបានបានផឹកស្រាហ្មងអូអានោះហៀហោហ្មងហៀនឹងមិនត្រឹមផ្លូវហូតឲ្យជាកេះណាញោមណោតែដល់ជាកេះមិនហែលញោមណោ ទៅដល់ជាកេះហែលហើយអាហ្នឹងប៉ុណ្ណឹងហើយដល់ពេលទឹកជ្រៅណាដល់ពេលទឹកទឹកទឹកជ្រៅនោះត្រឹមខ្មងញោមមានន័យថាចិត្តគេជ្រៅណាគិតគូមុននឹងគេនិយាយមុននឹងគេស្ដីមុននឹងគេធ្វើហ្នឹងគឺណាគេគិតបានល្អិតល្អន់ណាណាអាហ្នឹងយើងលើកអំពីបញ្ហាដែលជាប់តាក់ទងទៅនឹង បុគ្គលរស់នៅបច្ចុប្បន្នហ្នឹងអ្នកមិនសូវចេះបែរជាអួត តែដល់តែអ្នកមិនសូវអួតច្រើនតែជាអ្នកមិនមានចំណេះហើយមិន មិនចូលចិត្តអួត អាហ្នឹងសំដៅទៅលើអញ្ចឹងហើយលោកម្ចាស់ចង់បានមិនទៀតអានេះជារឿងលោកម្ចាស់ទេព្រោះសំណួរលោកម្ចាស់សួរមកហ្នឹង គឺជាទឹកចំឡែកកណានិមន្តកណាសាធុអរប្រគុណណាស់ នេះគឺជាចម្លើយដែលអ្វីដែលអាត្មាចង់បាន ត្រូវហើយញោមនឹងបុរាណាចារ្យដែលលោកលើកឡើងថា ទឹករៈត្រឹមផ្លូវទឹកជ្រៅត្រឹមខ្មោកហ្នឹងគឺចង់ណានិយាយអំពីណាបុគ្គលដែលរស់នៅសពថ្ងៃហ្នឹងការណាប្រព្រឹត្តក្នុង ដំណើរជីវិតរបស់គាត់ហ្នឹងដោយលោកម្ចាស់គ្រូបានណាលើកឡើងថា ចំណេះចេះដឹងអីតិចតួចដូចស្ដាងទេក៏ប៉ុន្តែឲ្យតថាចូលទៅដល់ក្នុងទីប្រជុំជននោះអួតហ្មងញោមណាអួតអាងណាថាខ្លួននឹងមានចំណេះនឹងអាចធ្វើបានអញ្ចឹងទៅ តែជាក់ស្ដែងដល់ទៅពេលឲ្យធ្វើធ្វើមិនកើតហ្នឹងហើយអាហ្នឹងទឹករៈត្រឹមផ្លូវហ្នឹងញោមនឹងត្រឹមផ្លូវអាត្រឹមផ្លូវហ្នឹងគឺចង់មានន័យថាអួតច្រើន ហ្នឹងហើយអួតច្រើនហ្នឹងហើយមួយទៀតហ្នឹងក៏ជាប់តាក់ទងទៅនឹងទួននទីហួសពីសមត្ថភាពផងដែរអូនិយាយវាថាទួននទីធំដុំណាស់ហ្នឹងណាទៅណាមកណាហ្នឹងគឺថាតនុយដូចអាយដាមអុកញ៉ាអញ្ចឹងនឹងទួននទីហួសពីសមត្ថភាព តែដល់ពេលនឹងជាក់ស្ដែង ហ្នឹងហើយរោដូចថាគេនឹងរោឲ្យធ្វើកិច្ចការងារណាមួយ ស្រាប់តែទៅប្រើគេបន្តឬក៏ពឹងកូនណាពឹងចៅអីចឹងទៅអូអាហ្នឹងណាបុរាណាចារ្យរបស់យើង លើកឡើងត្រង់ចំណុចនេះគឺណាចង់ឲ្យយើងណាជៀសវាងនឹងពីការប្រព្រឹត្តធ្វើអ្វីដែលហួសពីសមត្ថភាព ដែលខ្លួនចេះហ្នឹងហើយ ណាកុំអីបានតែមាត់ណាពូលអួតប៉ោចប៉ោចទៅនឹងប៉ុន្តែអ្វីដែលឲ្យធ្វើទៅធ្វើវាមិនកើតអានឹងនាំឲ្យខ្មាស់គេបើណាលោកគ្រូសានសជាលោកថាមានតួនាទីហួសពីសមត្ថភាពធ្វើអីមិនកើតខ្មាស់ជាខ្មាស់គេជាងអង្គុយលិចពងទៅទៀតអញ្ចឹងណាញោមបើអានឹងបានអឺ លោកហាមឃាត់ត្រង់ចំណុចនឹងមួយហើយមួយទៀតត្រង់ថាទឹកជ្រៅត្រឹមខ្មង ទឹកជ្រៅត្រឹមខ្មងហ្នឹងដូចលោកម្ចាស់គ្រូបានលើកឡើងដែរព្រោះថាណាចេះដឹងចំណេះចេះច្រើនក៏ប៉ុន្តែ មិនសូវជាអួតមិនសូវជាអាងមិនសូវជាណាបញ្ចេញអីឲ្យគេដឹងទេក៏ប៉ុន្តែ ដល់ទៅពេលណាកិច្ចការងារត្រូវធ្វើហ្មង គឺធ្វើកើតនឹងចេញមកជារូបរាងជាសមិទ្ធផលអីផ្សេងផ្សេងចឹងមកហ្នឹងហើយដូចប្តីប្រពន្ធញាតិញោមពុទ្ធបរិស័ទអញ្ចឹងយើង មានគ្រូសានៅតាមផ្ទះអញ្ចឹងនៅប្តីមិនសូវជាអួតជាអាងអីដូចគេទេមិនសូវជាអួតខ្លួនថាងប្តីអានឹងល្អគ្រាន់បើឬក៏នឹងបកែរស៊ីអីអត់ចាំបាច់អួតទេបងប៉ុន្តែ ប្តីនឹងកើតណាញោមព្រោះកើតណានឹងធ្វើឲ្យតកូលនឹងដែលមានយោមានស័កមានទ្រព្យសម្បត្តិស្ដុក ស្ដំក្នុងផ្ទះបានហ្នឹងហើយអញ្ចឹងបានជាបរាណាចារ្យយើងថាទឹករៈត្រឹមផ្លូវត្រឹកទឹកជ្រៅត្រឹមខ្មងហ្នឹងគឺចង់និយាយថាមិនអួតមិនអាងព្រោះណាអ្វីដែលធ្វើគឺត្រូវតែធ្វើឲ្យបានសម្រេចជាកិច្ចការ ហ្នឹងហើយអញ្ចឹងលោកម្ចាស់គ្រូបានឆ្លើយមកគឺត្រូវហើយហើយសម្រាប់បញ្ហាកម្មដែលលោកម្ចាស់គ្រូបានសួរនោះគឺគឺថាទឹកដែលនៅក្នុងច្បងច្បងយាយស្បោងតែក្នុងថង់ហ្មងញោមឆាប់ចំទឹកដែលនៅក្នុងថង់ហ្នឹងហើយ ស្រាប់តែគេយកមជុលហ្នឹងទៅចាក់ឲ្យទឹកនឹងហូរមកថាតើមកពីមជុលឬក៏មកពីស្បោងឥឡូវញោមថាមកពីអីព្រោះបើនិយាយទៅដូចពាក្យចាស់ថាបើមិនរឿងផ្ទះដៃបើមិនផ្ទះដៃទាំងសងខាងវាអត់លឺតផ្ទះដៃម្ដងទាំងពីរឥឡូវយើងក៏មានពីរដែរថងមួយនិងមជុលមួយ អញ្ចឹងឆ្លើយថាទាំងពីរហ្នឹងទាំងថងទាំងមជុលសូមមុនជ្រាបកណាសាធុប៊ីសខ្មាស់គេជាងលិចពង ចេះរលនឹកឆ្លើយចេញញោមហ្នឹងហើយអ្វីដែលចង់បានហ្នឹងគឺអញ្ចឹងអញ្ចឹងដូចជាញាតិញោមពុទ្ធបរិស័ទបានជ្រាបហើយឧទាហរណ៍ហ្នឹងគឺឧទាហរណ៍ចេញពីពុទ្ធដីកា ហ្នឹងហើយអាត្មាមិនមែនជាសួរសំណួរចម្លែកដោយគុណចាស់ទេគឺគឺជាសំណួរដែល មាន សម្ដែងនៅក្នុងព្រះអដ្ឋកថាដែលលើកឡើងមកថា បុគ្គលដែលទៅ កាន់លោកខាងមុខហើយ មានចិត្តកំណើត ដែលអាស្រ័យដោយជនជាញាតទើសបន់ទៅឲ្យហ្នឹង ប្រសិនណាបើខ្លួនឯងខ្វះបុណ្យมันអាចមកទទួលបុណ្យគេបានទេទោះជាគេឧទ្ទិសឬគេខំធ្វើបុណ្យអស់លុយអស់កាក់អស់ទ្រព្យសម្បត្តិប៉ុណ្ណាក៏ដោយបើយើងវាអត់មានបុណ្យឯណាមកដើម្បីត្រេកអរអនុមោទនាផងបុណ្យនឹងសម្រេចដែរអត់ញោមញោមអាចាបើគេផ្ញើលុយទៅហើយតាមវិញនេះ ចុះបើម៉ែអត់ទៅដកសួរថាលុយហ្នឹងម៉ែបានយកទៅប្រើការអត់អញ្ចឹងសួរថាសំលៀកបំពាក់ដែលកូនមានបំណងឲ្យម៉ែផ្លាស់ឪផ្លាស់នេះបើម៉ែហើយឪនេះអត់ទៅដកអត់ទៅបើកផងនឹងសួរថាបានលុយនឹងយកមកប្រើប្រាស់សម្រាប់ផ្លាស់ប្ដូរខោអាវនឹងអត់អញ្ចឹងអាស្រ័យនៅណាគេអាស្រ័យលើគាត់នឹងឯងកាន់លេខកូដទៅមែនទេញោម អាស្រ័យអាស្រ័យគាត់នឹងទៅបើកដែរហើយចុះបើគាត់អត់ទៅបើកផងអត់នឹងហើយហ្នឹងហើយអត់នឹងហើយចឹងកន្លែងហ្នឹងអាត្មាចង់បញ្ជាក់ជូនញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាឲ្យបានជ្រាបថាអ្វីអ្វីគឺមិនមែនស្ថិតនៅលើអ្នកដតីអ្វីអ្វី មិនស្ថិតទៅលើកូនតែម្យ៉ាងទេ គឺអាស្រ័យទៅលើបុគ្គលអ្នកដែលរងចាំទទួលនឹងផ្ទាល់ខ្លួនឯងដោយលោកម្ចាស់បានលើកឡើងអញ្ចឹង ថាបើផ្ទះដៃមួយខាងអត់លឺទេតែបើផ្ទះផ្ទប់អ្វីផ្សេងលឺញោមអោនម្នេះមកអាត្មាដាក់មកកភ្លៀងមើលបំផាំងលើនោះណាញោមណមិនលឺតែផាំងក្រោយឡើងបំគិតខេតគិតខេតលើនោះម៉ាច់ផ្ទះនឹងដៃទល់ដៃអញ្ចឹងមានន័យថាអ្វីដែល អាចប៉ះផ្ទុបទៅពណ៌ត្រូវហើយសម្គាល់ជាសញ្ញា និងសម្គាល់ជាសញ្ញាដូចជាផ្លេក បន្ទូលអញ្ចឹងណាញោម ដោយផ្លេកបន្ទោលដែលបញ្ចេញ ពន្លឺមកវាប៉ះអាកាសធាតុក្តៅនិងត្រជាក់វាពណ៌ត្រូវគ្នាហើយវាទង្គិចត្រូវធាតុត្រជាក់និងក្តៅវាបង្កឲ្យចេញជា សញ្ញាភ្លើងហៅថាផ្លេកបន្ទោលដូចជាពពកដុំចំហេះនៃទឹកសមុទ្រណា ទៅប៉ះជាមួយនឹងអាកាសធាតុក្តៅនិងខ្យល់បង្កបង្អោចុះចេញជាភ្លៀងអាហ្នឹងវាសិតតពលត្រូវអញ្ចឹងមិនមែនភ្លៀងធ្លាក់ដោយឯកឯងទេតើនេះអ្នក អឺអ្នកអាហ្នឹងអញ្ចឹងណាអញ្ចឹងចម្រើនពរកន្លែងនេះចង់សម្ដៅឲ្យញាតិញោមពុទ្ធបរិស័ទទាំងអស់កុំពឹងលើគេតែម្យ៉ាង ណាញាតិញោមណាណាបើកូនគេផ្ញើលុយផ្ញើកាក់ទៅ ណាគេដាក់ទៅ ក្នុងវីងក្នុងអ៊ីមនីទ្រូមនីក៏ได้តែយាយឯងតល់តែមានទូរស័ព្ទផ្ទាល់ដៃដែរមែនទេ បើអត់មានទូរស័ព្ទតដៃក៏មានអ្នកចិត្តហ្នឹងគេឲ្យលេខកូដយាយផងបើយាយអត់មានលេខកូដផងបានបានបានស្អីទៅដកលុយនឹងយកមកចាយយកមកប្រើប្រាស់ចំណុចនេះក្នុងពុទ្ធសាសនា លោកសំដៅទៅលើថា លោកអ្នកដែលចែកឋានទៅនឹងមានបុណ្យខ្លួនឯងសម្រាប់មកអនុមោទនា ជាមួយនឹងបុណ្យដែលគេជូននឹងផង ដូចជាទឹកស្បោងមិញអញ្ចឹង មជុលមិនមែនជាហេតុដែលឲ្យទឹកហូរទេក៏ប៉ុន្តែមជុលហ្នឹងគឺជាវត្ថុស្រួចចាក់ទម្លុះទឹកដែលមានស្រាប់ហ្នឹងឲ្យវាហូរមកយ៉ាងណាមិញប៉ុនដែលកូនចៅប្រុសស្រីឧទ្ទិសជូនទៅឲ្យ តែម្ដាយនឹងឯងឪពុកនឹងឯងបពការីជននឹងឯងមានឱកាសហើយនឹងដឹងអាចទទួលត្រេកអរអនុមោទនាបានហើយចោះប្រសិនបើកូនគេឧទ្ទិសទៅគេបញ្ជូនប៉ុនទៅ ចុះបើយើងអត់មានអាកាសខ្លួនឯងនេះបើអត់មានភ័ព្វសំណាងឯណាមកទទួលលេងគេឧទ្ទិសបន់ទៅឯងនៅនរកនោះបាត់នឹងបានទេតាបានទេលោកអាចារ្យបើនៅនរកនោះអត់បានទេហើយប្រសិនណាបើទៅកើតនៅព្រំទេវលោកឋានសួគ៌មនុស្សលោក អាហ្នឹងក៏មិនបាន ពីព្រោះសុទ្ធតែមាន ចំណែកនៃអាហារផ្សេងផ្សេងគ្នាហ្នឹងហើយអញ្ចឹងបាន ចំណុចដែលអាត្មាលើកឧទាហរណ៍ចង់បានអញ្ចឹងហើយជាការលើក ទឹកចិត្តឲ្យញាតិញោមពុទ្ធបរិស័ទនឹងកំពឹងលើគេផ្លេចពឹងខ្លួនឯងណាយាយណាឥឡូវអាត្មាឧទាហរណ៍បន្តិចចោះ ដោយសារយាយយាយតាតាមួយចំនួនហ្នឹងអត់សូវពឹងអឺលើខ្លួនឯងច្រើនតែពឹងគេឥឡូវហ្នឹងដល់ពេលដល់វេលាខ្លួនឯងដាក់ចោះ នៅភិរៈដ៏ធ្ងន់នឹងមកបំពេញបុណ្យបំពេញកុសលហើយហេតុអីបានចាំបាច់ធ្វើបុណ្យពីព្រោះមានតែបុណ្យទេដែលខ្ញុំនឹងត្រូវដកស្ពាយយកទៅជាមួយនោះ ដល់ទៅពេលគិតថយក្រោយគាត់សម័យសំណោះខ្លួនសំណោះខ្លួនថាងការពីកើតពោះម៉ែចំណាយរយៈពេលណាជាង10ឆ្នាំលេលើលេលើអត់មានបានធ្វើអីលេងញោម 5 6ឆ្នាំយើងចេះស្គាល់ប៉ុននៅទេញោមមួយខួបពីរខួប3ខួប4ខួប5ខួប នៅលេលើលេលើជាមួយឪពុកម្ដាយឡើយហ្នឹងមិនតាន់ស្គាល់ថាខុសថាត្រូវមិនឲ្យប្រកាសផងមែនទេញោមហ្នឹងហើយនៅ ក្រោមការគ្រប់គ្រងរបស់ឪពុកម្ដាយអពី6ឆ្នាំទៅដល់10ឆ្នាំហ្នឹងទើបមិនបានចូលរៀនណាញោមណោះនឹងរៀនចេះខ្លះមិនចេះខ្លះហ្នឹងគេរៀនហ្នឹង តែអត់ទាន់ស្គាល់អ្វីថាប៉ុនផងទេ អដល់តែពេលពី10ឆ្នាំណាពី10ឆ្នាំទៅ20ឆ្នាំ ពី10ឆ្នាំទៅ20ឆ្នាំ ដើរលេងផងនឹងរៀនផង ដើរត្រូវផ្លូវខ្លះដើរមិនត្រូវផ្លូវខ្លះចំណាយពេល10ឆ្នាំ ទៅ20ឆ្នាំអត់អត់តាន់ស្គាល់ប៉ុនទៀតយើងគិតមើលតាន់ស្គាល់ប៉ុនទេហ្នឹងណាញោមពេញពេញសបាយ ណាពេញសបាយអឺដល់តែពេល20ឆ្នាំទៅ30 3ឆ្នាំទៅ30ហ្នឹងគឺវ័យកំពុងតែជាប់ជំពាក់ជាមួយនឹងការរកគូសកលប្តីស័យប្រពន្ធកូនមែនអញ្ចឹងឯងញោមហើយពេលហ្នឹងស្គាល់ប៉ុននៅឯស្គាល់ប៉ុននៅណាស្គាល់ខ្លះមិនស្គាល់ខ្លះតែសំខាន់អត់តន់ទៅធ្វើណោះញោមណោះហ្នឹងហើយពេលណាទៅក៏ទៅពេលណាមិនទៅភាគច្រើនគឺមិនទៅហ្មង ហ្នឹងហើយពី20ឆ្នាំទៅ30ឆ្នាំហ្នឹងគឺកំពុងតែជាប់ជាពាក់ជាមួយប្តីជាមួយកូនជាមួយប្រពន្ធជាមួយកូនអហ្នឹងនិយាយអំពីអឺ20ទៅ30ហ៎ដល់ទៅពេលពី30ទៅ40ពី30ទៅ40ហ្នឹងស្គាល់ប៉ុននៅទេញោមញោមអើយអឺស្គាល់ហើយក៏ប៉ុន្តែសំខាន់អត់ធ្វើណ៎ ប្រលប់ឡើងមិនតាន់ពាក់ក្បាលអះពាក់កែវជាប់ក្បាលស្ពាយទ្រុងមួយណោះទៅវាលស្រែក្រោយអស់ញោមអើយស្នមួយព្រួញមួយជាពៀមនៅជាកេះក្របលុញមកកប៉ៅអត់ទៅបានអីហូបណាញោមណោះណែលោកចេះថាលោកចេះទេក៏ប៉ុន្តែបើធ្វើឆ្អិននោះដាក់បាតលោកលោកឆានដែរមែនទេញោម តែជួយរំលែកហ៎អត់អីចាំតែគុណជួយទទួលខុសត្រូវហ្នឹងហ៎ណាឥឡូវស្ដាប់ទៀតណាញោមអឺពេញ30ហើយ40ហ្នឹងពេញហ្នឹងហើយពេញ40សំណាមួយ កូនក៏វា ត្រង់ត្រឹសត្រឹសតិចដែរត្រៀមលុយត្រៀមកាក់ទិញសម្លៀកទិញបំពាក់ទិញក្តារទិញសភៅទិញសម្ភារៈឲ្យកូនសិក្សារៀនសូត្រ ណាមួយជីវភាពរបស់យើងក៏វាមិនសូវធូរធារគិតអើយគិតអញ្ចឹង30ហើយនឹង40ហ្នឹងគឺអត់មានខ្វល់អីទេខ្វល់តែពីរឿងរស៊ីផ្គត់ផ្គង់គ្រួសារបៀតបៀនសម្រាប់សត្វឆោបោកអើបើអ្នកខ្លះទៅឆោបោក អ្នកដតីមិនមិនអស់ចិត្តទេឆោបោកប្រពន្ធខ្លួនឯងទៀតណាញោមណហ្នឹងហើយក្បែរក្បែរគុលចេកឆាតមួយតើងអឺ ណែក្បែរអត់ចូលគុលជែកក៏ចូលក្នុងបន្ទប់ទឹកឆាតមួយតើងហ្នឹងថាក្បត់គេវាវាមធ្យមអាងុំក្បត់ប្រពន្ធខ្លួនឯងទៀតនេះណាញោមណោះប្រពន្ធនោះក៏អញ្ចឹងដែរជួនកាក្បត់ណាក្បត់ប្តីដែរហូចឹងអាអាហ្នឹងវាដៀតែក្នុងវាដូចតែគ្នាទេណាញោមណោះអាហ្នឹងយើងនិយាយពីវ័យហ្នឹងសាងបាបប្រកម្មច្រើនមិនតាន់ស្គាល់ទេបនណា ដល់ទៅពេលនិយាយវ័យពី40ទៅ50វិញពី50ហ្នឹងចាប់ផ្ដើមមានប្រឡងហើយមែនទេញោម55ហើយអីចាប់មានចាប់ដើមមានប្រឡងណាអត់តន់ចូលវត្តទេហ្នឹងណាញោម50ហ្នឹងពេញណាហ្នឹងអាពេញជាប់ធនាគារហ្នឹងការកូនមួយ ការកូនពីរពេញជាប់ធនាគារហ្នឹងទៅវត្តកើតនៅឯហ្នឹងរក្សាសិលកើតនៅទេនងហ្នឹងលះ ស្រឡះរឿងឲ្យទាននឹងស្មោះស្មើនៅទេអេនៅឯឲ្យត្បិតត្បៀតអាហ្នឹងអាហ្នឹងនៅវ័យប៉ុនក៏ធ្វើឈើក៏កាប់សត្វក៏សម្លាប់ស្រាក៏ផឹកអាហ្នឹងអាហារ5ហាអីហ្នឹងណាញោមមានតឡងមានអីចឹងទៅគឺសន្យាចាប់ដើមឥឡូវនេះខ្ញុំ55ហើយណា ចាំដល់តែ60ចាំខ្ញុំចូលវត្តលោកព្រះអង្គរត់នេះលឺអូលោកឥឡូវ ពងខ្វះអ្នកលាងចានផងមិនយួរយាយនឹងមកអាយមណាមិនយួរយាយនឹងមកឥឡូវគាត់55នៅតែ5ឆ្នាំទៀតអញបួសចាំយាយនឹងមកហ្មងហ្នឹងហើយដល់ទៅពេលដល់ទៅពេលគាត់ការកូនការអីអស់គាត់សន្យាគុណណានៅតែមួយឆ្នាំទៀតការមួយកពៅហើយខ្ញុំកណាដឹងតែចូលវត្តទេខ្ញុំកណាលែងលែងនៅជាប់ចម្ពាក់អីទៀតខ្ញុំកណាថាទៅទៅបាទខ្ញុំកណា ដល់ពេលការកូនមីកពៅហើយអីហើយញោមឲ្យបាត់ចិត្តមួយឆ្នាំញោមញោមអើយបាត់ចិត្តមួយឆ្នាំព្រះអង្គរត់នេះចេះចាំអើយចុះនិយាយហ្នឹងថាកាមកពៅហើយឯងនេះខំបន់ និងបារមីវត្តស្រែនដងខំបន់ស្រន់រុកអរិយអ្នកតាទេវតាអុជធូបថ្ងៃសិលថ្វាយអង្គមព្រះអុជធូបបែបន់ឲ្យ និយាយនឹងឆាប់បាន កូនប្រសាមកឲ្យមានកពៅវាឆាប់ដាច់មកឲ្យយាយនឹងមកជួយលាងចានវត្ត មានណា ដល់ទៅពេលការហើយបាត់ចិត្តមួយឆ្នាំហ្នឹងដល់ពេលសួរយាយឯងមិនថា60យាយឯងមក ការមួយកពៅហើយមកមិនបានយាយឯងអត់មក មីកពើនោះវាពោះធំដៃចោលមិនកើតអឺហើយដល់ឡាពេលណាមីកពើវាពោះធំដៃចោលវាមិនកើតតែមីកដាលនោះវាយកកូនមកវាដាក់ពីឯណងណាមកបានហើយចោះយាយឯងថាចិត្តដាច់ហើយថាមកវត្តមកវាហើយថាមិនក៏អត់ជាប់ចម្ពាក់ កូនណាដៃកូនកាត់ទឹកមិនដាច់កាត់សាច់វាមិនវាមិនបានណាគុណគុណអើយគុណអភ័យទោសផងឥឡូវហ្នឹងតា65កណាមកហើយ សន្យាទៀតណាញោមញោមអើយសន្យាទៀតហើយណាញោមណោះណែហើយដល់ពេល65ហ្នឹងណែ65ហ្នឹងគឺវ័យពេញងពេញងក់ណាញោម ពេញងោពេញងក់ហើយណែអញណាថាទៅវត្តអញថាទៅវ៉ាតែឥឡូវអញទៅវាមិនកើតអញទៅរសាសិលក៏វាមិនស្មោះដែរអញទៅវត្តនឹងក៏វាមិនកើតដែរមកហងឯងឯងអស់នោះវាធ្វើឲ្យអញទៅមិនបាន ណែណែអញម៉ែហែងណាបកើតឯងចិញ្ចឹមហែងមកណាក៏ប៉ុន្តែអង្គៀមឆ្អឹងអញតាំងពីតាំងពីហែងនៅតូចឥឡូវដល់កូនហែងទេនឹងគៀមអញដល់ណាទៀតចង់ទៅវត្តទៅណាទៅណាក៏ដោយគ្មានអាណាពលាន5000 10000ឲ្យអញញោមអើយញោមត្រូវអត់ហ្នឹងហើយអើហើយដល់ទៅពេលអើឥឡូវឥឡូវម៉ែអើយខ្ញុំ វានៅជាប់រវល់អញ្ចឹងទៅម៉ែឯងចាំសិលក្រោយអីក្រោយអញ្ចឹងទៅឥឡូវម៉ែឯងទ្រាំតិចទៀតម៉ែអញមើលមិនបានលុយអញមើលនិយាយខ្លះអញ្ចឹងមែនណាញោមណាទឹកដោះគោអស់មិនតិចទេកូនងែងមិនងែងអាហ្នឹងកូននឹងនិយាយតាមអ្នកស្រុកលិចណាញោមហ្នឹងហើយបើនិយាយដាច់ភាសាយើងពេកទៅគលោមិនព្រោះស្ដាប់ហ៎ងែងហេងអឺ ដល់ពេលដល់ពេលងងក់អញ្ចឹងអើឥឡូវម៉ែឯងទៅវត្តក៏ទៅទៅអើអាចទៅទៅទៅទៅងាប់ប្របាក់លោកអត់អីស៊ីហ្នឹងទៅបើងែងមួយងែងអាហេមួយងែងមិនសងលុយអញផងអាឡៃតែងងក់ខឹងគេច្រើនហៀដល់ចិត្តបាត់ញោមញោមអើយដល់ពេលដល់ចិត្តគឺដល់ពេលដែលស្លូតវិញណាលែងលែងលែងហ៊ានងហ្នឹងហើយខ្លាចដេកនឹងកទេលគេអត់មើលនោះហ្នឹងហើយ កូនអើយកូនអើកូនឯងទៅធ្វើការក៏ទៅទៅតែទុកអាមួយនៅរៀនថ្នាក់ទី3ហ្នឹងឲ្យនៅជាមួយម៉ែណាកូនដល់ពេលម៉ែមិនស្រួលអីអញ្ចឹងទៅដល់ពេលម៉ែមិនស្រួលអីអញ្ចឹងក្រាន់បានវានៅក្បែរទៅមានទូរស័ព្ទទេតកូនឯងណាកូនអឺអីណាមួយមីបងអើយថ្ងៃយកកូនមក អស់យកចៅមកអញមើលឲ្យកូនតែតាមពិតពលួងពលួងពេលគាត់អត់ស្រួលខ្លួនបានគេមកលេងកូនគេទៅបានឃើញគាត់ដែរនិយាយឆ្លាតណាស់និយាយបាក់ទេមិនដឹងហ្នឹងហើយពេលពេល slot ហ្នឹងណាញោមអឺនិយាយនិយាយខាងស្រែនដូងនេះចេះចេះណាស់ដល់តែពេលដល់តែពេលអាអាលែងលែងខ្លាំងបានបានធ្វើ slot ទៅវិញណោះ ហ្នឹងដល់ពេលយ៉ាងយ៉ាងហ្នឹងនេះដៃគុណស្រែនដូងនេះចេះចាំមើលយាយអើយយាយតាំងពី65មកដល់7ហើយយាយឯងថាទៅវត្តនេះឥឡូវមកយាយឯងមិនអត់ទៅយ៉ាងយាយផោអាត្មាដល់ពេលណាអោដៃគុណហើយខ្ញុំកណានៅ ផ្ទះមែនណា តែចិត្តនៅតែវត្តរហូតណាដៃគុណមែនទេញោមមែនទេ អឺឥឡូវហ្នឹងទោះជាទៅហ្នឹងក៏មិនទៅបំរើលោក ទេប្រហែលទៅទៅហ្នឹងទៅឲ្យលោកបំរើទេទីគុណនោះវ័យនេះនោះក្បាលជង្គង់ហ្នឹងវាអាលងអើយនេះពេលដើរញញីញញ័រគុណហើយគុណបើថាចង់អង្គុយសិតអោនក្បាលសឹងដាំដងទៅមុនណោះហើយដល់តែពេលខ្ញុំកណា ចង់ក្រោកនិយាយពីគូតនេះវ៉ែលិចវ៉ែកើតរំរួចនឹង ឥឡូវហ្នឹងបើទៅមិនកើតគុណឯគុណសូមអព្យាស្រ័យសូមខមាទោសទៅបើទៅអត់បានបំរើលោកកុំឲ្យលោកបំរើកណាវិញអត់ទៀតណយាយណអត់តដែលអឺអញ្ចឹងទៅមិនទេដឹកគុណណាសឹកទៅមិនចាំមើលគាត់ទេទោះមើលគាត់ដល់ងាប់ក៏គាត់មិនមកណានិយាយប៉ែហ្នឹងខ្ញុំជឿពេក និយាយប៉ែទៅកុំជឿពេកហ្នឹងហើយមិនចាំមើលផ្លូវគាត់ទេគាត់មកក៏មកមកអត់ទៅហ្នឹងហើយបើក្បាលជង្គង់ឲ្យលងអស់ហើយនៅដៃគុណណហ្នឹងហើយអញ្ចឹងចង់ចម្រើនពោថាបើរវល់យ៉ាងហ្នឹងនេះសួរថាតើយើងមានលេខកូដទៅបើកអត់ញោមញោមអើយមានមានលេខកូដទៅបើកលុយវិញអត់អត់ទេ ចឹងបានទំនួញប្រែតលោកពេជ្រសុខាថាម៉ែឪធ្លាក់ជាប្រែតដើមហេតុមកតែនំចំណីមកតែពីកូនប្រុសមកតែពីកូនស្រីម៉ែធ្វើជាខ្ញុំកញ្ចាស់គេឪធ្វើជាទាសកគេអានឹងសុកចិត្តពេលខ្លះខុសល្មើសនឹងច្បាប់ក៏ដោយសារនឹងកូននឹងរងទុករងលំបាកទទួលទោសតាន់អ្វីផ្សេងផ្សេង សុខចិត្តស៊ូទ្រាំលំបាកឆ្លងកាត់ឧបសគ្គទាំងអស់ហ្នឹងដោយសារណានាមិនដោយសារកូនមែនទេញោមនឹងអញ្ចឹងបានបុរាណលោកពោលថាម៉ែឪចិញ្ចឹមកូនភ័យច្រើនកើតបាបដល់ទៅពេលកូនចិញ្ចឹមម៉ែចិញ្ចឹមឪវាទៅជាបានបន់ម៉ែឪចិញ្ចឹមកូនបានបាប ដល់ទៅពេលកូនចិញ្ចឹមម៉ែចិញ្ចឹមឪបានបន់វាខុសគ្នាមែនទេញោម ហេតុអីបានជាម៉ែឪចិញ្ចឹមកូនបានបាបពីព្រោះថាដូចយាយប៉ាក់អីនៅក្មេងដឹងអស់ជីគេប្រមាណគុំជួបម្ចាស់ក៏សុំទៅបើអត់ជួបម្ចាស់ទេស្លឹកក្រេនឹងដកឲ្យទាំងគុលណាញោមណាអឺអាណាអាណីនៅផ្ទះអត់ទេវើយអឺ ចាស់ផ្ទះនៅអត់អាណានៅនៅអាណាមិននៅអត់ប៊ីជេងមកកញ្ចប់កន្លះគីឡូយាយនោះចាក់សឹងពាក់កដាមិនចាស់អត់នៅផងណាញោមណោះអេបាបទុកមួយឡៃសិនកូនអញឃ្លានសឹកចិត្តធ្វើចោលមែនទេញោមឲ្យតែកូនយើងនឹងឯងបានឆ្អែតពេលខ្លះសឹកចិត្តសម្លាប់ជីវិតគេដើម្បីយកមកចំអែតកាពះកូន អង្ក្រងអស់ប្រមាណសបុកអស់ប្រមាណក្បាលហើយញោមសវ៉ាភ្លៀងអស់ប្រមាណក្បាលអង្កែបក្តាមត្រីដែងត្រីឆ្លូញត្រីផ្ទក់អឺច្រើនណោះញោមណោះអឺច្រើននេះគុណអូច្រើនដល់តែគិតមែនតើបាបបាបមែនតើអឺបើថា ទៅវត្តទៅវាបើមាន កូនមួយផង ទៅហ្នឹងអូមិនបាច់ទេ គេបាណាទេបាតាវេរមណីអាកូននោះម៉ែអើយម៉ែឃ្លានណាម៉ែឈប់កូនឈប់ម៉ែសុំសិលសិនណាកូនណានឹងវេរមណីសិក្ខាបទាំងម៉ែឃ្លានម៉ែអញផ្ទះបាក់កកលហើយមិនថាសុំសិលសិនបើគេថាប៉ាណាតិប៉ាតាកុំឲ្យសម្លាប់វេរមណីឲ្យវាចាក់យាយនោះរត់ផ្ទះកូនបាក់កកល ហ្នឹងហើយចង់ធ្វើពេជ្ឈឃាតលើកូនខ្លួនឯងទៅក៏មានដែរអត្តនីទានាវេរមណីណាអត្តនីទានាប្រែថាមិនឲ្យលួចគេអត់ទេយាយនោះអត់ដឹងទេកូនអញឃ្លានហើយបើប្រហើបប្រហើបប្រហើបស្រាក់គេឃើញនំមកកោយករបស់គេបាត់ហ្នឹងឯងសុខចិត្តធ្វើចោលញមើលណធ្វើចោលធ្វើចោលនៅផ្ទះមិនអស់ចិត្តធ្វើចោលក្នុងវត្តទៀត ទីហើយកូនទីហើយអឺកាត់ទៅណអូយាយប៉ាយាយប៉ាអត់ទេអូសំទោសយ៉ាងអាត្មាអឺឧទាហរណ៍ទេណាញោមណានៅដែរឃើញអឺអាហ្នឹងអញ្ចឹងណាញោមអាហ្នឹងដោយសារណាណាញោមដោយសារកូនអញ្ចឹងម៉ែហើយឪសុកចិត្តបាបសុកចិត្តទទួលទោសតាន់ដើម្បីនឹងកូនហ្នឹងហើយហើយដល់ទៅពេលកូនវិញហ៎ ចិញ្ចឹមម៉ែចិញ្ចឹមឪទោះជាលួចគេទោះជាប្រព្រឹត្តខុសល្មើសច្បាប់នឹងអ្នកដតីអាចមាន បាបជាមួយនឹងហេតុផលផ្សេងផ្សេងជាមួយបុគ្គលដតីផ្សេងផ្សេងមែនតែគោរពបូជាឧបត្ថម្ភដល់ម៉ែលើឪនេះជាការបានបន់ណាញោមណាជាការ បានបន់អញ្ចឹងក្រណអាត្មាចង់ជម្រាបជូនថា ប្រសិនបើលោកអ្នកមាន គុណរបស់យើងនឹងឯងក៏អត់មានបន់ដែល បានកសាងដោយខ្លួនឯងហើយបានទើកំណើតនៅក្នុងកំណើតដ៏សមគួរសម្រាប់រងចាំទទួលអនុមោទនាបុណ្យពីកូនចៅទេទោះជាគេឧទ្ទិសយ៉ាងណាក៏មិនបានដល់ដែរក៏មិនបានទទួលដែរចឹងហើយបានពពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាបុគ្គល ដែលលះលោកនេះ ទៅកាន់លោកខាងមុខហើយបានទៅកើតនៅក្នុងបេតវិស័យមានន័យថានៅក្នុងកំណើតដ៏សមគួរសម្រាប់រងចាំអនុមោទនីបុណ្យគេដែរអញ្ចឹងដែលមាននិស័យឬអកមានវិស័យដែលមាន កំណើតទៅកើតក្នុងទីដ៏សមគួរបាន មិនមែនកូនឲ្យយើងទៅកើតក្នុងទីដ៏សមគួរទេ គឺយើងត្រូវសំកាំងទៅកើតកន្លែងនឹងដោយខ្លួនឯង ហើយកូនគេឧទ្ទិសបុណ្យទៅវាហាក់បីដូចជាដាក់ចណ្ដើដាក់ស្ពានឲ្យយើង ឆ្លងអញ្ចឹងតែបើសិនបើគេមានស្ពានមានខ្សែចម្លងហើយមានទូកចម្លងហើយ តែបើយើងនៅឆ្ងាយនៅត្រើយនេះត្រើយអាយអត់បានដឹងអត់បានលឺទោះជាមានទូកមានស្ពានយើងអត់បានឆ្លង វានៅតែអត់ដល់អត់ដល់ដែលមែនទេញាតិញោម អញ្ចឹងបានអាត្មាចម្រើនពោមិញអញ្ចឹងដែលសួរលោកម្ចាស់សាវសរនហ្នឹងណាហ្នឹងហើយបើសិនតែកូនគេផ្ញើលុយទៅហើយតែបើយាយហ្នឹងគាត់អត់ព្រមមកដកផងឬក៏ដកហើយតែគាត់មិនបានយកទៅទិញសម្លៀកបំពាក់ក៏ទិញអីផ្សេងអានេះក៏មិនបានសពុតស្លៀកពាក់ណាញោមណមែនទេហ្នឹងហើយអញ្ចឹងដូចជាកំណើតដែលឪពុកម្ដាយយើងមាន បាបកម្មការពីនៅរស់ គាត់ទៅកើតនៅក្នុងនរកនៅក្នុងអវជ័យនរកអញ្ចឹងនៅក្នុងកន្លែងនេះព្រះថកថាលោកសំដែងដែរថាអេកំណើតនរកដែលបានទៅកើតហើយអត់អាចទទួលអនុមោទនាបនបានមិនអាចទទួលផលទានបាន តែដឹងហើយឃើញណែឃើញញាតដែលធ្វើបនឧទ្ទិសទៅឲ្យហ្នឹងត្រឹមតែឃើញមួយរំពេចដូចជាផ្លេកបន្ទោលមួយរំពេចឲ្យបាត់ទៅវិញអញ្ចឹងអត់ប្រកបគ្រាន់តែដឹង ណាគាត់តែដឹងថាអូផ្លេច បន្ទោលយើងធ្លាប់ដឹងអញ្ចឹងមែនទេញោមញោមអើយយើងកាលតែឃើញផ្លេចបន្ទោលយើងគ្រាន់ពធូពធូពធូរត់រប្រះអាយុហ្នឹងយើងមានតែថាអីបានមែនទេហ្នឹងហើយអញ្ចឹងយ៉ាងណា ពេលដែលសัตว์នរកពេលដែលឃើញនៅប៉ុនដែលគេឧទ្ទិសទៅបានត្រឹមមកឃើញបានត្រឹមតែមកដឹងតែអត់មានឱកាសពោលថាសាធុទទួលយកបានទេអញ្ចឹងគឺកម្មហ្នឹងបាបហ្នឹងវាចូលមករារាំង វាចូលមករារាំងអញ្ចឹងអត់មានឱកាសណាទទួលទេអញ្ចឹងប្រសិនបើយើងដឹងថាមានស្ពានដឹងក្រន់តែដឹង តែអត់ដើរឆ្លងមកបាន នេះវាជារឿងផ្សេងណាប៉ុណ្ណាអញ្ចឹងមានតែញាតញោមពុតបរិស័ទទាំងអស់គ្នាណាពឹងទៅលើខ្លួនឯងមានសមត្ថភាពប៉ុណ្ណា មានបុណ្យប៉ុណ្ណាជំរុញឲ្យយើងនឹងឯងកើត នៅក្នុងកំណើតណាដែលអាចទទួលអនុមោទនាបុណ្យបាន ពេលដែលយើងបានអនុមោទនាបានហើយផ្លាស់ប្ដូរអត្តភាពនឹងផ្លាស់ប្ដូរអត្តភាពអញ្ចឹងហើយបានប្រសង់សូត្រធរហ្នឹងយើងធ្លាប់តែលឺបល័យបល័យទៅអត់បានស្ដាប់សេចក្តីប្រែហើយក៏យើងអត់បានយល់ទេអត់ដឹងតាមពិតហ្នឹងពពុតឲ្យយើងតាំងចិត្តដើម្បីអនុគ្រោះដល់ញាតិណាយតិហិនេកតោឋានេ កាយទុច្ចរតេនវាអ៊ីមីណាបញ្ញតេចេន ណតមហាឋានប្រមញ្ចតោនោះ ដែលលោកសំដែងថានឹងបើញាតណាមួយទៅ កើតក្នុងទីដ៏ថោកទាបព្រោះកាយទុច្ចរិតក្តីវចីទុច្ចរិតក្តីមโนទុច្ចរិតក្តីណាក៏សូមឲ្យរួចរំដោះចាកទីដ៏ថោកទាបនោះ ដោយទេជះគឺប៉ុននេះ គឺប៉ុនណាគឺប៉ុនដែលកូនចៅប្រុងធ្វើពេលធ្វើហ្នឹងគឺបំរុងនឹងធ្វើទៅ ដើម្បីយត់យងលោក ដែលជាអ្នកមានគុណរបស់យើងកាលពីនៅរស់ធ្វើបាបដោយកាយធ្វើបាបដោយវិចារធ្វើបាបដោយចិត្តកូនតាំងចិត្តថាសូមឲ្យលោកទាំងឡាយនោះដែលជាញាតិរបស់ខ្ញុំឲ្យរួចរំដោះចាក់ទីដល់ថោកទៀបនោះ ដោយទេជះគឺបុណ្យដែលកំពុងធ្វើនេះ ដោយទេជះគឺបុណ្យនេះយតិទេវពរេរមេវិមានេរតនសោភិតេមានថាប្រសិនបើញាតិនោះ ទៅកើតក្នុងទេវបុរីដែលជាស្ថានគួររីករាយ មានភ្លើងលំអប្រងព្រាតជាទីសបាយក្តីណាក៏ដោយចោះក៏សូមឲ្យចម្រើនដោយបុណ្យនោះរឹងរឹតតែ ជាភ័យយោភាពតទៅទៀតនេះអ៊ីមីណាបញ្ញតេចេណភ័យយោភ័យយោប្រវត្តតេចម្រើនដោយបុណ្យនោះរឹតតែជាភ័យយោភាពតទៅទៀតកូននឹងឲ្យតាំងចិត្តអញ្ចឹងណាញោមណាអឺអ្នកអ្នកអើយ សម្រានអស់ហើយដឹងហ្នឹងឲ្យតាំងចិត្តអញ្ចឹងថាសូមឲ្យបុណ្យនឹងចម្រើនជាភ័យយោភាពតទៅទៀតហ្នឹងអញ្ចឹងប្រសិនបើកូនចៅនឹងអត់បានតាំងចិត្តអានឹងក៏មិនសម្រេចប្រសិនជាលោកអាចារ្យហៅទៅយើងណាអំបាន តាំងចិត្តមិនបានគិតថាបុណ្យនេះឲ្យសម្រេចដល់ញាតទេ ហើយបែកអារម្មណ៍ទៅទីដតីដូចជាញាតរបស់ប្របាទពំពិសាអញ្ចឹងអត់បានតាំងចិត្តអតិអីធ្វើធ្វើបនមែនរីករាយជាមួយប្រសង់រីករាយក្នុងការថ្វាយទានជាមួយតែប្រសង់វកណាគ្រប់អង្គពិតមែនតែអត់បានតាំងចិត្តអតិបនក៏វាអត់សម្រេចដែរអញ្ចឹងវាតល់តែកូនចៅបានថ្វាយទានហើយតាំងចិត្តអតិហើយញាតនោះឯងមានបនគ្រប់គ្រាន់មកសម្រាប់ទទួលត្រេកអរអនុមោទនាផងដែរបាន បានណាប៉ុណ្ណាអនុមោទនា ចឹងប៉ុណ្ណឹងហើយប៉ុណ្ណឹងបើមិនរៀងទៀតក៏អត់ទៅកុំហៅលោកនឹងមកទេសទៀតណាញោមទេសយូរយ៉ាងណាញោមអត់ទេសទេតែអាចារ្យឈុំនេះគាត់ងុយចម្រើនគាត់ហើយញោមនឹងឲ្យរៀងអាចារ្យឈុំនឹងអបជាស្រ័យភ័យទោសណាញោមណាធរទេសនាប៉ុណ្ណឹងចោះមិនបានសួរបកណាគុណចាស់អីតទៅទៀតទេហើយមុននឹងបញ្ចប់សូមប្រកាសដំណឹងបន់ ដែលអាត្មាភាពនឹងគ្រងធ្វើឲ្យលោកម្ចាស់សាវសរុននេះក៏ធ្វើបនផ្កាមួយដែរញោមហ្នឹងហើយបនផ្កាលោកម្ចាស់ហ្នឹងនៅថ្ងៃអាទិត្យ23ខែមករាយើងហ្នឹងខែ1ចិត្តដល់ហើយនៅប្រហែលថ្ងៃទៀតដល់ហើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទនៅទីនេះក្តីក៏ដូចជាញាតិញោមពុទ្ធបរិស័ទនៅតាមបណ្ដាខេត្តដែលបានស្ដាប់ឮតាមបណ្ដាប៉ុស្តិ៍វិទ្យុក៏ អាចអញ្ជើញមកចូលរួម នៅកម្មវិធីបុណ្យលំចាស់សៅសរនថ្ងៃអាទិត្យ23ខែមករានេះធ្វើតែមួយព្រឹកទេ ហើយឮសូថានឹងអត់មានអត់មានបាយទឹកអីទទួលទេ បើមកចូលរួមកំភ្លេចបាយមួយស្រាក់សឡំមួយស្រាក់ផងរួចចុះឆ្លាតអីក៏ឆ្លាតយ៉ាងនេះហ្នឹងហើយហ្នឹងហើយឆ្លាតណាស់ញោមអញ្ចឹងញាតិញោមពុទ្ធបរិស័ទនៅថ្ងៃ23បុណ្យលោកម្ចាស់ ហើយអាត្មាភាពណខែ2នោះទេណា ថ្ងៃសៅរ៍អាទិត្យ11កើត12កើតខែមិគនិងខែមិគធំនឹងត្រូវនឹងថ្ងៃទី12ទី13ខែ កុម្ភៈខែ2ឆ្នាំ2022ធ្វើបន់សាលាកផាត់ឬក៏បន់ចាប់ស្លាកប្រគៀនផាត់ព្រះសង្ឃ ណា70ព្រះអង្គទូទាំងស្រុកថ្ពង អេតែប្រហែលជាដោយស្រែដងទៅដែរព្រោះលោកយើងណាញោមលោកយើងហ្នឹងហើយអញ្ចឹងញោមធក់គាត់ថាពុតបរិស័ទស្រែដងនឹងទទួលមួយអង្គដែរគេទទួលឯងមួយអង្គមកជើងវត្តអីដាក់2អង្គមកមុនស្រែដងទៅអាទាំងអស់ហ្មងណាហ្នឹងហើយចាប់ស្លាកឲ្យចំតែគ្នាឯងហ្មងតា អញ្ចឹង គឺពុទ្ធបរិស័ទយើង ចូលរួមទាំងអស់គ្នាកាន់ជាអង្គណានឹងឲ្យកាន់ស្លាកដើម្បីចូលរួមក្នុងការឧបត្ថម្ភសាលាឆាន់ដែលអាត្មាភាពកំពុង តែកសាងសពថ្ងៃមានបណ្ដោយ35ម៉ែត្រទៅទឹង25ម៉ែត្រកម្ពស់6ម៉ែត្រដំបូលដៃប្រក់ក្បឿងថៃណាញោមណា នៅមិនតាន់ហើយទេដែលយើងធ្វើប៉ុណ្ណឹងមានគោលបំណងឧបត្ថម្ភកសាងសាលាហើយបើសិនបើញាតិញោមពុតបរិស័ទនឹងឯង ណាចង់សួរព័ត៌មានក៏អាចតំណាក់តំណងមកលេខទូរស័ព្ទថ្មផ្ទាល់093ញោមអើយអឺអត់មានសភៅដឹងទៀតណាញោមពិបាកទៀតណាហ្នឹងហើយប្រកាសទៅដើម្បីឲ្យអ្នកស្ដាប់វិទ្យុហ្នឹងគាត់នៅតាមបណ្ដាខេត្តគាត់អត់ដឹងតំណាក់តំណងមកវត្តហ្នឹងកាត់ណាអញ្ចឹងអាចសួរព័ត៌មានផ្ទាល់មកអាត្មាភាពនឹង093 54 64 44 និងមួយ ប្រព័ន្ធទៀត095 54 64 44នឹងញាតញោមតេមកចូលលោក សុតរ៉េតណាញោមតែតេមកកុំតេសំញ៉ាំសំញើច្រើនបើថាចូលប៉ុនប្រាប់ថាចូលប៉ុនណាញោមបើថាចូលអង្គចូលអង្គតែបើថាតេញ៉ែញ៉ែវិញហើយបើ អឺ093ហ្នឹងស្មាតសេលខាត95ណាបងណានឹងអព្យាស្រ័យភ័យទោសអឺសង្ឃឹមថាញាតិញោមពុទ្ធបរិស័ទចូលរួមទាំងអស់គ្នាហើយវេលាគ្រាឱកាសនេះប្រសិនបើខ្ញុំបកណាអាត្មាភាពអឺសំដែងធម៌ទេសនាមាន ការឆក់ល្វែងសំដែងទៅមានការផ្លៀងផ្លាត់អក្ការៈវចញ្ចនៈស្រៈបល័យសេចក្តីអត្ថាធិប្បាយស្រែនៅពាក្យណាពំសំរុំនោះក៏សូមខន្តីអភ័យទោសដល់អង្គខ្ញុំបករណាអាត្មាភាពជាអ្នកសំដែងទាំងពីរព្រះអង្គនេះផង ហើយមុនបញ្ចប់សូមលើកនៅបុណ្យកុសលនេះឧទ្ទិសជូនចំពោះបពការីជនមានមេត្តាបិតាជាដូនជាតាញាតិកាទាំង7សន្តានដែលលោកបាក់បាយចែកឋានទៅកាន់លោកខាងមុខហើយនោះក៏សូមឲ្យបុណ្យកុសលនេះជួយយត់យងសម្ដៅលោកឲ្យ បានកើតក្នុងទីដ៏ខ្ពង់ខ្ពស់ក៏បានកើតក្នុងទីដ៏ខ្ពង់ខ្ពស់សាច់ស្រាប់ហើយសម្បុណ្យនេះចម្រើន ជាភ័យយោភាពតទៅទៀតនិងសូមប្រគេនបុណ្យដល់បកណាគុណចាស់គ្រប់គ្រប់ព្រះអង្គសូមបានសេចក្តី សុខប្រកាយនិងសបាយប្រតីព្រមទាំង ជូនបណ្ដាញាតញោមពុទ្ធបរិស័ទដែលកំពុងស្ដាប់ពធទេសនាបានសម្បត្តិបញ្ញាសមាទិដ្ឋិរួចចាក់ទុកគ្រប់គ្រប់គ្នាអនុមោទនីព្រះធម៌ទេសនាក៏សន្មត់បញ្ចប់ប៉ុណ្ណេះឯងអេវ៉ាំង